អូខេបាទសួស្តីបងប្អូននៅ ក្នុង group បាទនៅ ក្នុង Facebook page នៅក្នុង YouTube បាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនដើម្បីបងប្អូនអាចបែងចែកបានរវាងឃុំខ្លាំងនិងឃុំខ្សោយបាទថាតើឃុំខ្លាំងវាមានសភាពបែបម៉េចឃុំខ្សោយនឹងវាបែបម៉េចបាទឃុំមានជំងឺនឹងយ៉ាងម៉េចណាអូខេឥឡូវយើងមកមើលទាំងអស់គ្នាបាទ អូខេបាទឃ្មុំខ្លាំងគឺយើងសម្គាល់បាទងាយងាយពីខាងក្រៅ លក្ខណៈខាងក្រៅទៅបាទបងប្អូនកណាបើកទូទៅបងប្អូននឹងបានឃើញកមួនថ្មីថ្មីវាធ្វើបែបនេះណាបាទអញ្ចឹងនៅទីនេះគឺផ្កាព្រៃបាទវានៅមានប៉ុន្តែដូចផ្កាមានកែបាទក្រុមដើមមាននេះបាទផ្កាមានកែនោះ គឺវាចាប់ដើមអស់ហើយបាទឡើយមានហើយបាទអញ្ចឹងគឺពឹងផ្អែកប្រហែលជា70 80%ទៅលើ ចំណីសិប្បនិមិត្តដែលខ្ញុំដាក់ជារៀងរាល់ថ្ងៃណាបាទអញ្ចឹងឃុំដែលខ្លាំងបាទទី1គឺយើងសង្កេតទៅលើក្មួនថ្មីថ្មីដែលវាធ្វើបាទទី2ទៅលើទឹកស្ករដែលយើងដាក់ទៅជាប្រចាំគឺវាស៊ីវាបឺតអត់មាននៅសល់ទឹក ហើយចំណី បងប្អូនមើលខ្ញុំដាក់ធំធំណាបាទដាក់មួយដុំមួយដុំចង់កន្លះគីឡូណាបាទអញ្ចឹងក្នុងរយៈពេល2ឬ3ថ្ងៃវាស៊ីអស់បាទបាទអញ្ចឹងស៊ីអស់អស់ហើយលីងលីងហើយណាបាទស៊ីបាទស៊ីចិត្តអស់ហើយនេះនេះ បាទអញ្ចឹងកាលណាវាខ្លាំងមុំខ្លាំងគឺវាស៊ីវាជញ្ជក់មើលទៅយើងមើលទៅវាស្ងួតស្ងួតណាបាទចំណៃហ្នឹងគឺវាអត់អឺផែផែរៀករៀកណាណាបាទទៅស្គរវាបឺតអស់ស្គរអីណាបាទនេះបាទអានោះក៏ឡើងដែរបងប្អូនណានេះវាឡើង វាឡើងក្មួនបាទហ្នឹងឡើងឡើងសិតត្រូវការបង្កងថែមអីបាទនេះក៏អត់ដែរបាទនេះណាអស់ស្គរលេងបាទអញ្ចឹងស្គរនេះខ្ញុំដាក់ពេញពេញថាណាអូខេបាទអញ្ចឹងខ្មុំខ្លាំងគឺយើងសង្កេតទៅបែបហ្នឹងឯង បាទអានេះក៏មិនសូវល្អដែរឃុំនេះណាបាទនេះចំណៃវៀងនៅសល់ហើយអានេះវាមានបញ្ហារឿងចាយដែរណាអូខេទីទៀតខ្ញុំធ្វើការលើហើយបាទអានេះគឺអស់លីងតែម្ដងបាទណាស្គរមកថាសហ្នឹងពេញប្រហែលចង់1គីឡូជាងណាបាទស្គរអញ្ចឹងក្នុងរយៈពេល2 3ថ្ងៃស៊ីអស់លីងហើយចំណៃវារោមទៅស៊ីអស់បាទបាទឥឡូវយើងមើលមកមាន បញ្ហាបាទបញ្ហាយើងមើលសង្កេតឃើញ បាទជួនកាលវាមានខ្មុំនេះនេះ បាទវាមានខ្មុំងាប់ខ្មុំអីហ្នឹងអាហ្នឹងយើងត្រូវមើលហើយអាហ្នឹងចំណុចទី1ចំណុចទី2បាទចំណៃគឺបែបនេះបាទបាទចំណៃគឺស៊ីអត់អស់ទេបាទចង់ប្អូមហើយទោះបីបើដាក់ AM ក៏ដោយបាទចំណៃពី2ថ្ងៃទៅ2ថ្ងៃដូចគ្នាបាទដាក់ដូចគ្នាហ្នឹងឯងបាទអញ្ចឹងតួហ្នឹងបើយើងឃើញបែបហ្នឹងគឺយើងចាប់តាមឆែកភ្លាមណាហើយយើងឆែកត្រូវតែដោះស្រាយបញ្ហាបាទណាបាទតួនេះសិតតែបញ្ហាឯណាបងប្អូនឃើញទឹកស្ករវាស៊ីអត់អស់ហើយ បាទ3 4ប្រកងហ្នឹងខ្ញុំដាក់ទឹកស្ករល្មមដែលអាចស៊ីអស់ហើយបាទនេះវាស៊ីអស់ហើយពីរថ្ងៃវាស៊ីអស់ហើយណាបងណាសិតតែបញ្ហាហ្នឹងបាទនេះអានេះអត់បញ្ហាយើងមើលវាស្ងួតស្ងួតណាចំណៃណាឃើញខុសគ្នា បាទនេះបាទនេះយើងទឹកទឹកហើយណាបាទបាទនេះបាទហើយអឺខ្មុំដែលខ្លាំងគឺវាបឺតចញ្ជក់អាទឹកនៅតាមនឹងអស់ហើយខ្ញុំគ្រាន់ដាក់ស្ករហើយចាក់ទឹកតែម្ដងចាក់ផ្ទាល់ផ្ទាល់តែម្ដងណាអូខេមកមួយទៀត នេះបាទឃើញបងប្អូនឃើញបាទហ្នឹងសិតតែបញ្ហាហើយ បាទហើយខ្ញុំនឹងដកបកងចោលអស់ហើយដាក់បកងថ្មីតែម្ដងយកពីទូថ្មីមកណាបាទអញ្ចឹងអឺវាមានអាល្អវាមានអាល្អវាមានជំងឺណាអូខេបាទនៅបាតទូនឹងវាក៏ក្តិចណាឥឡូវខ្ញុំនឹងធ្វើការដូរទូនឹងចោលបាទហើយយកទូនឹងទៅលាងឲ្យស្អាតហ្នឹងណាបាទអញ្ចឹងខ្ញុំដាក់ការចៃដែរ បាទដូរទូថ្មីបាទទូនេះមិនថ្មីទូចាស់ទេបាទគាត់ទៅលាងហើយណាអូខេបាទទូនេះគឺទូថ្មីទេបងប្អូន បាទទូថ្មីទេបងប្អូនឃើញណាប៉ុន្តែគ្រាន់ថាកាលណាខ្មុំវាខ្សោយបាទនេះសាកសពរបស់តកើរបស់ DVC ណាបាទតែតែវាខ្សោយគឺវាមានបញ្ហាគឺបញ្ហាចំណីធ្លាក់ទៅវាអត់ស៊ីបាទហើយវាមានកាកសំណល់នៅជាងទៀតនេះវាកើតទៅជាសមាលកើតទៅជាអីហ្នឹងបាទឃើញចៃធ្លាក់បងប្អូននេះ បាទខ្ញុំបាញ់អាស៊ីតណាបាទអាចបងប្អូនមើលឃើញចៃហ្នឹងបាទវាទុយទុយមែនតើនេះនេះនេះ មើលមិនឃើញទេបាទ